ទន្ទឹមនឹងយើងបានធ្វើអ៊ីបាដាតរបស់យើង បានបញ្ចិត្តខ្លួនរបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូអាតាឡាមិនថាឡើយធ្វើរកុនហាជីឬក៏ការសម្លេះគូគុរបានរបស់យើងឬក៏ការសន្តកោះរបស់យើងដើម្បីអល់ឡោះស៊ុបហានាហ៊ូអាតាឡាហើយដូច្នោះអ្វីដែលយើងគួរតែប្រុងប្រយ័ត្នគឺយើងត្រូវជៀសឲ្យឆ្ងាយនៅប្រការដែល shirik នឹងអល់ឡោះស៊ុបហានាហ៊ូអាតាឡាអំពើដែល shirik នឹងអល់ឡោះស៊ុបហានាហ៊ូអាតាឡា គឺអល់ឡោះតាឡាមិនទទួលអាម៉ាល់របស់យើងឡើយការដែលយើង sharik នឹងអល់ឡោះ Subhanahu wa Ta'ala ចូលហ៊ុននឹងការគោរពកោតខ្លាចចំពោះអល់ឡោះ Subhanahu wa Ta'ala ដោយយើងមានចិត្តលំអៀងទៅរកអ្វីផ្សេងគេហៅថា sharik ហើយ sharik បែងចែកទៅជា2មួយ sharik ធំហើយ2 sharik តូចដូច្នោះនៅថ្ងៃនេះខ្ញុំចង់លើកឡើងតកតទៅនឹងការ sharik តូច sharik តូចតើ ធ្វើដូចម្ដេចហៅថាសេរិកតូច ហើយវាគ្រោះថ្នាក់យ៉ាងម៉េចដែរហើយការផ្ដាំរបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាលីវ៉ាសាឡាំមកចំពោះយើងដូចម្ដេចដែរបើយើងក្រឡេកមើលសេរិកតូចដែលបង្អែកតាមហាឌីសនប៊ីសល្លឡោះអាលីវ៉ាសាឡាំដែលលោកបានបញ្ជាក់ថាអ៊ីនណាអខ្វាហ្វាអាលីអខ្វាហ្វាម៉ាអខាហ្វអាឡៃគុំអស្សិរគុលអស្ហ្ករ قالوا يا رسول الله وما الشرك الأصغر قال الرياء يقال لمن يفعل ذلك إذا جاء الناس بأعمالهم اذهبوا إلى الذي كنتم تراؤون فاطلبوا ذلك عندهم حديث رواه أحمد والطبراني والبيهقي بالسند الصحيح صلى الله عليه وسلم ដូច្នោះអ្វីដែលនប៊ីសល្លឡោះអាឡៃសាឡាំលោកបានបញ្ជាក់ថាជាការពិតណាស់ ខ្ញុំបារម្ភខ្ញុំព្រួយបារម្ភខ្ញុំខ្លាចអ្វីដែលខ្ញុំខ្លាចទៅចំពោះពួកអ្នកទាំងអស់គ្នាមិញឯងគឺប្រការដែលពួកអ្នកបានសាបានធ្វើនៅក្នុងនោះនាំមកនៅប្រការដែលសេរីតូចបន្ទាប់មកបណ្ដាសាហាបតក៏បានសួររ៉ាស៊ូលឡោះសលឡោះអាឡៃវ៉ាសាឡាំថាយ៉ារ៉ាស៊ូលឡោះអ្វីទៅដែល គេហៅថាសេរីតូចនោះ អ្វីទៅដោយគេហៅថាសរិកទូចនោះលោកក៏បានឆ្លើយថាអរិយាឧគឺការធ្វើអ្វីនីមួយនីមួយ ដើម្បីចង់ឲ្យគេឃើញ ចង់ឲ្យគេសរសើរណានេះហើយគេហៅថាសេរិកតូចបន្តមកទៀតអល់ឡោះស៊ុបហានាហ៊ូវតាឡាពេលដែលយើង មួយអ្នកមួយអ្នកទៅជួបនឹងអល់ឡោះស៊ុបហានាហ៊ូវតាឡា ពេលដែលយើងទៅជួបនឹងអល់ឡោះតាអាឡាដោយអាម៉ាល់របស់យើងរៀងរៀងខ្លួនបានធ្វើច្រើនបានសាងច្រើនហើយចង់ទៅជួបនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាក៏បាននិយាយទៅកាន់អ្នកដែលធ្វើអាម៉ាល់អ៊ីបាដាទាំងអស់មិញឯងក៏ប៉ុន្តែគេមានការលំអៀងទៅរក អ្នកដតីចង់ឲ្យគេសរសើរចង់ឲ្យគេថាហៃចង់ឲ្យគេថាគាត់ខនបើចង់ឲ្យគាត់ឲ្យគេថាគាត់សរសើរគាត់ថាជាអ្នកដែលធ្វើអ៊ីបាដាតណាស់ដែលអីណាស់នោះគាត់ធ្វើអ្វីដើម្បីគេនោះគឺអល់ឡោះតាឡាថាចូលពួកអ្នកទាំងអស់គ្នាទៅរកមនុស្សដែលពួកអ្នកធ្វើដើម្បីឲ្យគេឃើញទៅរកទៅយកប៉ះឡាពីអ្នកដែលណែឯងចង់ឲ្យគេឃើញនៅថ្ងៃនោះអញ្ចឹងទៅយកប៉ះឡាពីគាត់ដូច្នោះ អ្វីដែលពួកអ្នកបានធ្វើដើម្បីអល់ឡោះហើយដើម្បីអ្នកនោះមួយណែគឺអល់ឡោះតាឡាទ្រង់មិនទទួលយកឡើយឲ្យយើងទៅយកពី អ្នកដែលយើងចង់ឲ្យគេឃើញដូច្នោះយើងគួរតែ ប្រុងប្រយ័ត្នយើងត្រូវតែរក្សាអ៊ីបាដាតអាម៉ាល់របស់យើងយើងត្រូវតែរក្សាដើម្បីធ្វើយ៉ាងណាកុំឲ្យយើងធ្លាក់ទៅក្នុងប្រការដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានហាមឃាត់ពីព្រោះអាម៉ាល់ទាំងអស់មិនឯង អល់ឡោះសុបហានតាអាឡាទ្រង់មិនទទួលឡើយលុះត្រាណាយើងមានការអ៊ីខ្លាសលុះត្រាណាយើងបំបត្តិចោលនៅប្រការដែលឈិរិកណាមិនទៅធ្វើប្រការដែលអល់ឡោះតាឡាហាមឃាត់ហើយមិនទៅធ្វើដើម្បីអ្នកណាគឺលិលឡាហ៊ីសុបហានហ៊ូវតាអាឡាដូច្នោះអល់ឡោះតាឡាទ្រង់បានមានបន្ទូលនៅក្នុងសូរ៉ាកាហ្វីអាយ៉ាទី110ថាអោសប៊ីលឡាហ៊ីមិនអ៊ីស្សៃតានីរ៉ាជីម فمن كان يرجو لقاء ربه فليعمل عملا صالحا ولا يشرك بعبادة ربه أحدا មានន័យថាហើយជនណាហើយដែលសង្ឃឹមថាទៅជួបនឹងអល់ឡោះស៊ុបហានាហ៊ូវតាឡានៅថ្ងៃគីយ៉ាម៉ាត់សង្ឃឹមថាទៅជួបនឹងអល់ឡោះស៊ុបហាតាឡានៅថ្ងៃគីយ៉ាម៉ាត់នឹងឃើញនៅអាម៉ារបស់យើងនឹងការទទួលយកនៅលទ្ធផលដែលយើងបានធ្វើមួយនេះឯងអល់ឡោះស៊ុបហាតាឡាបានបញ្ជាក់ថា ហ្វលយ៉ាមលអាម៉ាឡាសលីហាចូលឲ្យពួកគេសាងនៅអាម៉ាសលីដូចជាសម្បះយ៉ាងដូចជាការបួសដូចជាការសន្តកោះដូចជាការអឺសូត្រកូរ៉ានដូចជាការសិក្ខាលៈនិងលៈផ្សេងផ្សេងទៅទៀតជួយឲ្យពួកគេសាងនៅអំពើល្អអល់ឡោះសុបហានតាឡាបានបញ្ជាក់ប្រាប់យើងទៀតណាវ៉ាឡាយូស្រិកប៊ីអ៊ីបាដាទីរ៉ាប់ប៊ីហ៊ីអាហាដាហើយចូលកុំឲ្យពួកអ្នក មានការសេរិកមានការចូលហ៊ុននឹងការអ៊ីបាដាតរបស់យើងចំពោះអល់ឡោះផងហើយជាមួយនឹងអ្នកផ្សេងផងជិះឲ្យឆ្ងាយ wala yushrik bi ibadati rabbi ahada ចូលឲ្យពួកគេកុំ shirik នឹងអល់ឡោះ subhanahu wa ta'ala និងជាមួយអ្នកផ្សេងអសោះណាធ្វើដើម្បីអល់ឡោះគឺដើម្បីអល់ឡោះពីព្រោះអាម៉ាល់អល់ឡោះ subhanahu wa ta'ala ទ្រង់ទទួលយកតើអាម៉ាល់ណាដែលយើងអ៊ីខ្លាស់បើយើងមកឯកនៅអាយ៉ាទៀតផ្សេងទៀតដល់អល់ឡោះតាឡាបានបញ្ជាក់ថា wa ma umiru illa liya'budullaha mukhlishina lahuddin អល់ឡោះតាឡាមិនបានប្រើពួកអ្នកធ្វើអ៊ីបាដាតឡើយលុះត្រាណា ពួកអ្នកមានការអ៊ីខ្លោសដើម្បីអល់ឡោះស៊ុបហានហ៊ូវតាឡាទើបអល់ឡោះតាឡាទទួលយកអាម៉ាល់យើងហើយដូច្នេះហើយសូមឲ្យបងប្អូនយើងទាំងអស់គ្នាយើងត្រូវតែរក្សាខ្លួនរៀងរៀងខ្លួន ដើម្បីកុំឲ្យគេហៅថាវ៉ៃរុសមេរោគទូមេរោគហ្នឹងចូលនៅក្នុង ខ្លួនរបស់យើង ចូលមកស៊ីអាម៉ាល់របស់យើង ចូលមកលុប អាម៉ាល់របស់យើងធ្វើឲ្យខូចដូច្នោះយើងត្រូវតែការពារយើងធ្វើឲ្យយើងត្រូវរក្សាវាដើម្បីអល់ឡោះស៊ូបហានាហ៊ូវ៉ាតាអាឡាដូច្នេះដល់អល់ហាំឌុលីឡាខែតែប៉ុណ្ណឹងអ៊ីនសាអល់ឡោះយើងនឹងជួបគ្នាវគ្គក្រោយទៀតវ៉ាសលឡោះអាឡានាប៊ីណាមូហាម៉ាត់វ៉ាអាឡាអាលីហ៊ីវ៉ាសហាប៊ីអ៊ីចម៉ៃនវ៉ាលហាំឌុលីឡាហ៊ីរ៉ាប់បិលអាឡាមីន